ហ្នឹងហើយអញ្ចឹងពុទ្ធបរិស័ទយើងកុំស្អប់បន្ទុះតោះសេចក្តីទុកគ្រាន់តែសិក្សាឲ្យយល់រៀនឲ្យយល់ចំពោះសេចក្តីទុកហ្នឹងឯងពីព្រោះសេចក្តីទុកហ្នឹងអត់មានមក បៀតបៀនអីដែលថាអាការដែលយើងទុកលំបាកទៅតាមផ្លូវចិត្តអីអីទាំងអស់ហ្នឹងគឺវាតេតួងទៅនឹងការពង្វែងការមិនដឹងសេចក្តីទុកនឹងនឹងឯងការពង្វែងការមិនដឹងនឹងហើយក៏ មានការចាប់ប្រកម្មបញ្ញខណ្ឌហ្នឹងយកមកធ្វើជា ទូខ្លួនយើងអញ្ចឹងទៅអាហ្នឹងគឺវាត្រូវមានសេចក្តីຕົកលំបាកចង្អៀតចង្អល់ខ្វាយខ្វល់ទៅណាអាហ្នឹងឯងអាហ្នឹងក៏ឈ្មោះថាជាសេចក្តីຕົកហ្នឹងឯងការលំបាកខ្វាយខ្វល់ចង្អៀតចង្អល់ហ្នឹង ហើយក៏ទៅជាបៃលណាត់ថោដៀតដៀនសត្វលោកនឹងចឹងទៅហ្នឹងឯងប៉ុន្តែកាលណាបើយើងបានទទួលធម្មៈដែលជាធម្មទេសនាហ្នឹងអញ្ចឹងគឺយើងដោះស្រាយចំពោះសេចក្តីទុក្ខហ្នឹងមិនកើតទុក្ខមិនចង្អៀតចង្អល់មិនខ្វាយខ្វល់ តាមផ្លូវចិត្តទេអញ្ចឹងគឺចម្រើនទៅដោយបរិញ្ញាគឺបាននៅបញ្ញាចេះដឹងអំពីសេចក្តីទុកនឹងអញ្ចឹងសេចក្តីទុកនឹងជាវត្តដាក់នឹងមិនអាចប្រព្រឹត្តទៅបានទេជាការអស់ទៅនៃវត្តដាក់ដល់អញ្ចឹងបានបញ្ញត្តិក្រោយមកហ្នឹងគឺថាជាសត្វលោកដែលរួចផុតអំពី ការបៀតបៀននៃសេចក្តីទុកហ្នឹងទៅជាសម្រេចនៅព្រះនិព្វាន ដែលជាបរមសុខដល់ខ្សែមខ្សាមទៅអញ្ចឹងបានកិច្ចប្រតិបត្តិហ្នឹងកុំនៅក្នុងអាការដែលយើងស្អប់ទុកបន្ទុះនឹងសេចក្តីទុកហ្នឹងបើយើងចិត្តតែស្អប់ទុកបន្ទុះនឹងសេចក្តីទុកអញ្ចឹងគឺវានៅតែជាអវិជ្ជា ដែលទុក្ខេអញ្ញាណังហ្នឹងការដែលមិនដឹងនៅសេចក្តីទុក្ខហ្នឹងនៅតែអវិជ្ជានៅតែប្រព្រឹត្តទៅជាវត្តទុក្ខឈ្មោះថាទុក្ខនឹងបៀតបៀនសត្វលោកនឹងទៅតាមអត្តរបស់ទុក្ខសច្ចនឹងហើយហ្នឹងហើយយើងអត់អាចដោះស្រាយអីទៅបានទេអញ្ចឹងគឺ រូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងមានបច្ច័យជាវត្តដាក់ហ្នឹងឲ្យកើតឡើងហ្នឹងយើងមានបញ្ញា យើងមិនទទួលយកសេចក្តីទុកនឹងមកទូលមករែកពុនលីសែងអីទៅទេរបៀបដូចជាយើងប្រើប្រាស់ផែនដីនេះអញ្ចឹងណាយើងមិនមែនមកទូលផែនដីណា យើងដើរលើផែនដីយើងធ្វើផ្ទះលើផែនដីយើងធ្វើស្រែធ្វើចំការលើផែនដីហ្នឹងឯងដកស្ទូងខ្ជួររស់ដាំដុះលើផែនដីទៅក៏បាននៅកសិផលហ្នឹងហើយយើងធ្វើដំណើរទៅណាមកណាលើផែនដីយ៉ាងណាមិញសេចក្តីទុកហ្នឹងដូចជាផែនដីអញ្ចឹង ហើយយើងចេះតែចាប់ប្រកម្មទៅវាជាជាការទូលផែនដីហ្នឹងគឺជាការទូលនៅសេចក្តីទុកហ្នឹងភេរហវេបញ្ចខន្ធាភេរហារោចបកលោភេរទៀននាងទុកខាងលោកេជាទុកដោយការទូលផែនដីហ្នឹងដល់អញ្ចឹងយើងបានទទួលធម្មទេសនានេះ គឺព្រះអង្គទ្រង់ប្រកាសសម្ដែងនៅធម្មៈហ្នឹងអញ្ចឹងវាទូលទៅធ្វើអីគឺណាពីព្រោះវាអត់មានភារៈអីដែលយើងត្រូវទូលនៅខំនឹងទេវាមានបច្ច័យឲ្យកើតឡើងជាសង្ខារធัวហើយក៏វាអត់មាននៅក្នុងអំណាច ដែលនឹងត្រូវថាហួងហែងប្រកែប្រកម្មអីយកមកធ្វើជាអត្តាទូខ្លួនអីចឹងទៅទេអញ្ចឹងអាការមិនចាប់មិនប្រកម្មនឹងឯងដាក់ចោលភេរៈនិខេបណੰសុខខੰការដាក់ចោលហ្នឹងគឺជាសុខនិរោធអរិយសច្ចៈអញ្ចឹងជំនួសការទូលវាទៅជាធ្វើឲ្យយើងបានធ្វើដំណើរដល់ទិសដៅ សេចក្តីទុកហ្នឹងបើយើងមិនចាប់ប្រកម្មទេ ទៅទៅ ជាធ្វើឲ្យយើងបាននិព្វានដោយការមិនចាប់ប្រកម្មហ្នឹងអញ្ចឹងទៅយើងត្រូវស្អប់សេចក្តីទុកយ៉ាងម៉េចបើសេចក្តីទុកហ្នឹងយើងឆ្លាតជាមួយទៅ ទៅជាបានសម្រេចព្រះនិព្វានដោយសារតែសេចក្តីទុកនឹងឯងចឹងមើលមើលបើអត់មានសេចក្តីទុកទេគឺណាតើមានទុក្ខនិរោធនឹងយ៉ាងម៉េចទៅកើតទៅអឺ ចឹងណាដែលព្រះអង្គបញ្ញត្តិទុក្ខនិរោធហ្នឹងគឺបានន័យថារលត់ទុក្ខរលត់ទុក្ខហ្នឹងគឺសេចក្តីទុក្ខដែលបញ្ញត្តិមួយអង្គមួយអង្គម្នាក់ម្នាក់ហ្នឹងណាគឺណាទុក្ខៈហ្នឹងណាគឺសេចក្តីទុក្ខដែលដែលបញ្ញត្តិមួយអង្គមួយអង្គម្នាក់ម្នាក់ក្នុងវដ្តសង្សារហ្នឹងណាហើយសេចក្តីទុក្ខហ្នឹងវាអស់បច្ច័យទៅគឺណាហ្នឹងឯងវាអត់កើតតទៅទៀត អញ្ចឹងសេចក្តីទុកកន្លងទៅហើយវាហើយហើយអានឹងវាជាទុកកើតហើយកន្លងទៅហើយតែនេះសេចក្តីទុកក្នុងអនាគតនេះព្រោះมันបានអប់រំនៅអរិយមគ្គនេះសេចក្តីទុកនឹងឯងមិនកើតឡើងព្រោះបានអប់រំនៅអរិយមគ្គនឹងឯងអាការមិនកើតឡើងនឹងឯងជានិរោធអរិយសច្ចៈ ឈ្មោះថាទុក្ខនិរោធៈហើយបញ្ញត្តិមួយអង្គមួយអង្គម្នាក់ម្នាក់នឹងឯងដែលជាអ្នកបាននៅព្រះនិព្វានគឺបានដល់នៅទីរំលត់ទុក្ខសទ្ធាយៈករិយនិខមៈទុក្ខសន្តៈករោភវៈមានសទ្ធាចេញចាកផ្ទះចូលកម្មធ្នោះបួសជាបព្វជិត្ត គឺថាដោយសទ្ធាទុក្ខសន្តកោភវៈគឺដោយបញ្ញា ដែលធ្វើនៅទីបំផុតនៃសេចក្តីទុក្ខដូច្នេះជាលទ្ធផលជារង្វាន់ជាការតបស្នង ដែលយើងឆ្លងកាត់សេចក្តីទុក្ខអស់ការជាអង្វែងនឹងមកគឺត្រូវបាននៅព្រះនិព្វានមិនវិលត្រឡប់មករកសេចក្តីទុក្ខនឹងវិញទេ វិធីបប្រតិបត្តិដើម្បីដាក់ចោះនៅឧបាទានខណ្ឌហ្នឹងគឺយើងត្រូវសិក្សាអ្វីអ្វីដែលកើតមានជាធម្មតាហ្នឹងឲ្យឃើញថាវាអត់មែនជាអត្តាទូខ្លួនសត្វបុគ្គលយើងអ្នកធ្វើឲ្យកើតឡើងទេត្រូវកំណត់នាមរូបហើយ បានដឹងអំពីបច្ច័យរបស់នាមរូបហ្នឹងប៉ុណ្ណា កាលណាបើកំណត់បច្ច័យបានទៅ វាអត់មានអត្តានុទិដ្ឋិអីដែលនឹងត្រូវទៅ ខ្វល់ជាមួយនឹងអ្វីអ្វីដែលកើតឡើងនឹងទេឲ្យតែមិនប្រកាន់ថាយើងជាអ្នកសាងឡើងមិនប្រកាន់ថាយើងជាអ្នកធ្វើអញ្ចឹងគឺយើងចាប់យកចំណុចនឹងឯងជាការរួចខ្លួនរឿងវោវឹករឿងវាយខ្វល់រឿងដែលត្រូវរវល់បណ្ណាបណ្ណា យើងចាប់ចំណុចឲ្យបានត្រង់ដែលថាមិនមែនយើងជាអ្នកសាងរឿងក្នុងជីវិតក៏ដូចជារឿងក្នុងពិភពលោកពីព្រោះរឿងក្នុងពិភពលោកហ្នឹងវាស្ថិតនៅក្នុងអារម្មណ៍នៃមโนទ្វេរវិថីរៀងរៀងព្រះអង្គមโนទ្វេរវិថីរៀងរៀងខ្លួន បានវាមានរឿងវោវឹកនៅក្នុងពិភពលោកហ្នឹងវាផ្សំនឹងចិត្តវោវឹកចិត្តជ្រួលច្បល់ចិត្ត ភ័យខ្លាចចិត្តយល់ខុសអញ្ចឹងទៅពិភពលោកពេលខ្លះប្រកាសឡើង គួរឲ្យរីករាយសប្បាយពេលខ្លះប្រកាសឡើង គួរឲ្យភ័យខ្លាចអីអីទាំងអស់ហ្នឹង វាស្ថិតនៅក្នុង ភាពមិនស្ងប់របស់ចិត្តរៀងរៀងព្រះអង្គរៀងរៀងខ្លួនមโนទ្វេរវិថីនឹងឯងចឹងពិភពលោកហ្នឹងគឺវានៅក្នុងគំនិត រៀងរៀងព្រះអង្គរៀងរៀងខ្លួនហ្នឹងដូច្នេះកាលណាបើចិត្តនឹងឯងមានបញ្ញាគឺណាបានយល់ដឹងអំពីបរមត្តធម៌តាមពិតព្រោះចិត្តនឹងស្ងប់អញ្ចឹងវាអត់មានបញ្ហាអីដែលនឹងឲ្យភ័យព្រួយនៅក្នុងពិភពលោកនឹងទេតែកាលណាចិត្តស្ងប់គឺថាអ្វីៗវារៀបរយទៅតាមបច្ច័យគឺណា ព្រោះដោយអំណាចនៃបញ្ញាអត់មានអ្វីដែលសម្រាប់ឲ្យតោះទេអត់មានអ្វីដែលសម្រាប់ឲ្យកើតទុកទេអត់មានអ្វីដែលសម្រាប់ឲ្យភ័យទេចំណុចនេះឯងដែលដែលដែលបញ្ញានឹងឈ្នះលើទ្រព្យសម្បត្តិទ្រព្យសម្បត្តិសម្រាប់ឲ្យរស់មែនទ្រព្យសម្បត្តិប្រកាសថាបើ បើកុំតែអាស្រ័យយើងធ្វើមិនបានរស់ណាបញ្ញាប្រកាសឡើងថាបើអ្នកឯងរស់មែន ប៉ុន្តែអត់បានដឹងការពិតទេក៏រស់នៅប្រព្រឹត្តទៅជាទុកនឹងឯងទៅជាពេលនឹងឯងទៅជាអាសប្បរោះនឹងឯងគឺថាតើជាប្រយោជន៍អីដោយគ្រាន់តែរស់ណាដោយអត់មានបញ្ញាបានដឹងនៅអ្វីអ្វីជាសេចក្តីពិតហ្នឹងដូច្នេះមិនមែនគ្រាន់តែរស់ហើយល្អប្រសើរទេរស់ណាត្រូវ មកខ្សែគប់ជាមួយនឹងសទ្ធា មានសទ្ធាជាកល្យាណមិត្តទៀតបានជីវិតនឹងឧត្តមឧត្តមប្រសើរមានបញ្ញានាំផ្លូវបានដល់ទិសដៅណាណហើយប្រកាសប្រតិបត្តិខំប្រឹងរួមជីវិតទៅរំលោភដណ្ដើមយកពីគេទៅប្រព្រឹត្តទុច្ចរិតចិញ្ចឹមជីវិតខុស ដល់ទៅមានបញ្ហាអ្វីអ្វីកើតឡើងគឺយកប្រាក់មកដោះស្រាយអត់បានដោះស្រាយកុំឲ្យភ័យដោះស្រាយកុំឲ្យកើតទុក្ខខឹងស្អប់អីអីអត់បានទេអញ្ចឹងគឺត្រូវមួម៉ៅក្តៅក្រហាយនៅក្នុងរឿងផ្សេងផ្សេងมันអាចយកប្រាក់នឹងមកដោះស្រាយវិបត្តិ ដែលជីវិតនឹងត្រូវគម្រាមកំហែងទៅដោយសេនារបស់មច្ចុដូចជារឿងពិភពលោកកំពុងភ្ញាក់ផ្អើលនឹងរឿងមេរោគហ្នឹងនេះចាត់ទុកថាជាការរំលឹកដាស់តឿនដល់អ្នកដែលគិតឃើញថាកើតមកហ្នឹងឲ្យតែមានទ្រព្យសម្បត្តិមានលៀបមានយសមានឋានៈបុណ្យស័ក្តិហ្នឹងគឺល្អហើយ អាមេរោគហ្នឹងវាមកប្រាប់ថាគឺអត់អាចបានទីពឹងទេទីពឹងកុំឲ្យមានមរណភ័យគឺទ្រព្យសម្បត្តិមកជាទីពឹងអត់បានទេរឹតតែភ័យទៅទៀតស្ដាយទ្រព្យសម្បត្តិខ្លាចស្លាប់ចោលទ្រព្យសម្បត្តិឋានៈបុណ្យស័ក្តិលៀបយសមានចតុរង្គៈសេនា មានកងតបក្រៃលែងច្រើនបណ្ណា តែมันអាចយកមកធ្វើសង្គ្រាមជាមួយនឹងសេនារបស់មច្ចុនេះបានទេ សេនារបស់មច្ចុនឹងណាមើលអត់ឃើញហ្នឹងហើយមើលអត់ឃើញដូចក្រន់តែបញ្ជូនអាមេរោគហ្នឹងមក ល្អិតតូចមើលអត់ឃើញដោយភ្នែកធម្មតាអញ្ចឹងត្រូវត្រូវភ័យត្រូវតក់ស្លុតទោះជាមានកម្លាំងខ្លាំងប៉ុណ្ណាក៏ដោយមែនណាអានេះគ្រាន់តែជាការរំលឹកដាស់តឿនអ្នកដែលត្រូវបាត់បង់ជីវិតហើយគឺ ទៅតាមយថាកម្មប៉ុន្តែអ្នកដែលនៅរស់ហើយត្រូវភ្ញាក់រលឹក មិនអាចចិត្តតែពឹងអ្វីអ្វីដែលធ្លាប់មានធ្លាប់បាននឹងមកទេត្រូវភ្ញាក់ខ្លួនអានេះគ្រាន់តែជាការដាស់តឿនប៉ុណ្ណឹងឯងនៅក្នុងកំណើតជាមនុស្សរឿងភ័យនៅក្នុងវត្តដាក់មានច្រើនទៀតណាស់ត្រូវឲ្យឃើញថាមិនបានជាភ័យត្រូវត្រូវឆ្លាតឡើងមិនបានជាភ័យតក់ស្លុតនឹងសេចក្តី ស្លាប់នេះតាមពិត យើងភ័យជាមួយនឹងអាមេរោគប៉ុន្តែបើអត់មានកិលេសទេ វាមានភ័យអីទៅកើតយើងភ័យនឹងមេរោគយើងទៅតោះនឹងអាមេរោគប៉ុន្តែកាលណាបើកិលេសភ័យនឹងវានៅតែមាន វានៅតែភ័យនៅក្នុងរឿងដតីទៀតវាវាមិនមែនមានតែមេរោគមួយនឹងទៅថ្ងៃមុខទៅអាចរំងាប់បាននៅមេរោគហ្នឹង ប៉ុន្តែបើយើងមិនដោះស្រាយអាកិលេសជាគ្រឿងភ័យនៅក្នុងចិត្តយើងទេតើធ្វើម៉េចនឹងអស់ភ័យសេនារបស់មច្ចុហ្នឹងគឺគ្រាន់តែបញ្ជូនមកប៉ុណ្ណឹងភ័យណាភ័យណីហើយអ្នកណាដែលកិច្ចរួចពីសេនារបស់មច្ចុដល់ច្រើនហ្នឹងអញ្ចឹងត្រូវយើងភ្ញាក់រលឹកថា អ្វី ដែលយើងគួរភ័យជាងមេរោគនឹងទៅទៀតគឺអាកិលេសដែលនាំឲ្យយើងភ័យនឹងឯតាបើអត់មានអាមេភ័យនៅក្នុងចិត្តយើងទេវាចេះភ័យនឹងឯងដូច្នេះយើងត្រូវអាស្រ័យអីដើម្បីកំចាត់បងនៅ អាកិលេសជាគ្រឿងភ័យនៅក្នុងចិត្តនេះគឺត្រូវអាស្រ័យព្រះធម៌ព្រះធម៌ដែលព្រះអង្គប្រកាសសម្ដែងហ្នឹងដែលយើងធ្វើធម្មទានឈ្នះអស់ទានទាំងពួងហ្នឹងណា ប៉ុន្តែក្រៃលែងជាងនឹងទៅទៀតគឺយើងទទួលយកពធัวនឹងដោយអង្គឯងយកមកប្រតិបត្តិឲ្យធัวនឹងឯងបដិស្ថានក្នុងជីវិតរបស់យើងឲ្យទៅជាបឋមរតនៈនៅក្នុងជីវិតរបស់យើងពិតពិតណាបឋមរតនៈគឺទាំងព្រះ បរិយត្តិធัวហើយបដិបត្តិជាបុព្វភាកនៃអរិយមគ្គហ្នឹងឲ្យមាននៅបឋមរតនៈហ្នឹងទាំងលោកយៈទាំងលោកកតរៈហ្នឹងបដិស្ថាននៅក្នុងជីវិតទៅបានសង្គ្រាមហ្នឹងវាអាចកំចាត់បងនៅអាមេភ័យនៅក្នុងជីវិតរបស់យើងវាមិនមែនភ័យ នឹងរឿងមួយហើយត្រូវតែភ័យនឹងរឿងមួយទៀតទេតែកំចាត់បងអាមេភ័យនឹងបានទៅ អត់មានរឿងអីដែលឲ្យភ័យទេសេនារបស់មច្ចុទាំងអស់มันអាចមកគម្រាមកំហែងចិត្តសន្តានរបស់យើងឲ្យភ័យតក់ស្លុតនឹងរឿងអីមួយទេហើយក៏អត់មានអបាយភ័យទៀតទៅណាកាលណាបើមិនមានអបាយភ័យគឺយើងបានបន់នឹងជាដើមទុន ដែលយើងត្រូវប្រើប្រាស់អត្តភាពក្នុងសុគតិភពនឹងយ៉ាងរូតរះនៅពេលដែលយើងនឹករលឹកឃើញសេចក្តីទុកនៅក្នុងវត្តដាក់នឹងកន្លងមកมันអាចស្ងៀមបានទេ បានឱកាសនៅក្នុងសុគតិភពជួបពុទ្ធសាសនាត្រូវតែរូតរះឲ្យ បាន ដល់នៅទីពិតព្រោះជាឱកាសពេលវេលា ដែល នៅមានសម្រាប់ពុទ្ធបរិស័ទយើងអញ្ចឹងកិច្ចប្រតិបត្តិ នៃពុទ្ធបរិស័ទយើង គឺយើងត្រូវប្រតិបត្តិជាមួយនឹងអ្វីអ្វីដែលកើតមានក្នុងជីវិតនឹងដោយប្រសិទ្ធៈនៅការហួងហែកពីព្រោះបានដឹងថាអ្វីអ្វីហ្នឹងមានបច្ច័យឲ្យកើតឡើងគឺអត់មានទិដ្ឋិប្រកាន់ថាយើង អ្នកធ្វើឲ្យកើតឡើងទេកាលណាបើអត់មានទិដ្ឋិ ប្រកម្មថាអ្វីអ្វីដែលកើតឡើងហ្នឹងគឺយើងជាអ្នកធ្វើឲ្យកើតយើងជាអ្នកសាងឡើងទេគឺត្រូវស្ងប់រងាប់ណាត្រូវមកដោះស្រាយអ្វីអ្វីនៅក្នុងចិត្តរឿងរ៉ាវក្នុងពិភពលោក គឺមកត្រូវដោះស្រាយជាមួយនឹងចិត្តខ្លួនឯងតែមួយអង្គឯងនេះឯងចឹងឈ្មោះថាជាការដោះស្រាយរឿងវត្តសង្សារ រឿងក្នុងជីវិតរឿងក្នុងពិភពលោកកាលណាបើចិត្តស្ងប់រងាប់ហើយ គឺអត់មានរឿងអ្វីដែលយើងត្រូវខ្វាយខ្វល់រវល់ទៅដោះស្រាយទេ ពីព្រោះការពិតអ្វីអ្វីក្នុងពិភពលោកនឹងគឺជាសច្ចៈត្រឹមត្រូវតាមបច្ច័យហើយស្រេចរឿងក្នុងចិត្តរបស់យើងទេ ដែលចេះតែថាយ៉ាងនេះពេញចិត្តយ៉ាងនេះតោះចិត្ត អានឹងទេ ដែលត្រូវអប់រំចិត្តនឹងឯងឲ្យមានមជ្ឈមបដិបទារឿងក្នុងពិភពលោកចាត់ចែងរៀបចំដោយបច្ច័យយ៉ាងត្រឹមត្រូវហើយស្រេចអត់មានចាំបាច់យើងទៅចាត់ចែងដោយការស្រឡាញ់ស្អប់កប់ទាស់អីពីលើសច្ចធម៌នឹងទៀតទេអាការស្រឡាញ់ស្អប់កប់ទាស់នឹងដោយការវង្វេងនឹងឯងបានវាត្រូវវัวវឹកនៅក្នុងចិត្តនឹងទៅតាមចំណងដែលចង់ អត់ព្រមសិក្សាទទួលយកការពិតនឹងមកអប់រំចិត្តឲ្យព្រមទៅតាមសច្ចៈទេ ទៅតាមចំណងចង់យ៉ាងនេះចង់យ៉ាងនោះអញ្ចឹងត្រូវប្រតិបត្តិបញ្ច្រាស់ពីចំណងមកវិញទទួលយកការពិតដែលមានស្រាប់ហើយនឹងឯងឲ្យសុខចិត្តខ្លួនឯងនេះជាកិច្ចប្រតិបត្តិដែលពុទ្ធបរិស័ទយើងដឹងថាព្រះធัวទៅដោះស្រាយនៅភ័យទាំងអស់នឹងបានអញ្ចឹងគឺថាសេនារបស់មច្ចៈ អ្វីអ្វីក្នុងជីវិតហ្នឹងមករំលឹកដាស់តឿនណាកុំឲ្យយើងស្រវឹងជាមួយនឹង ជីវិតកុំឲ្យយើងស្រវឹងជាមួយលៀបតការៈកុំឲ្យយើងស្រវឹងនឹងការសរសើរការលើកតម្កើងត្រូវឲ្យដឹងខ្លួនថា យើងមានប្រពន្ធណាក៏នៅតែភ័យនៅតែតក់ស្លុតដោយសេនារបស់មច្ចុនឹងមានមរណៈភ័យនឹងអានឹងកុំឲ្យយើងស្រវឹងគឺអ្នកដែលបាត់បង់ជីវិតហ្នឹង ក៏បានបាត់បង់ជីវិតហើយយើងក៏ឧទ្ទិសបុណ្យជូនទៅតាមនឹងប៉ុន្តែសូមឲ្យអ្នកដែលបានបាត់បង់ជីវិតទៅនឹងឯងបានមកជាអារម្មណ៍រំលឹកដាស់តឿនយើងយើងយកមរណភ័យនឹងឲ្យមកជាមរណសតិហើយជាបាតនៃវិបស្សនាដូច្នេះរឿងទាំងអស់ហ្នឹងវាទៅជារឿងរំលឹកដាស់តឿនអ្នកដែលនៅរស់ទៅវិញណាកុំឲ្យក កុំឲ្យគិតថាអញនឹងខ្លាំងហើយជាមួយនឹងលោកនេះណាដូច្នេះត្រូវតែមកពឹងពធអានឹងសម្រាប់ពុទ្ធបរិស័ទយើងតែយើងយើងគិត ខ្លាំងជាមួយនឹងលោកនឹងដោយអាងអីអាងជីវិតអាងទ្រព្យសម្បត្តិអាងអំណាចរឿងអីគឺណាប៉ុន្តែបើយើងអាចយកជាទីពឹងបានយើងមិនភ័យទេប៉ុន្តែឥឡូវនរណាមួយអត់ភ័យមើលមើលអ្នកតូចអ្នកធំអ្នកមានអ្នកក្រអីហ្នឹង ណាណាដែលថាមិនភ័យអញ្ចឹងបានដីថាវាអត់មានអីជាទីអាងទេណាមានទ្រព្យសម្បត្តិប៉ុណ្ណាក៏នៅតែភ័យមានអំណាចប៉ុណ្ណាប្រធានាធិបតីក៏នៅតែភ័យយល់ណាអាហ្នឹងឯងរំលឹកដាស់តឿនឲ្យឃើញថាអូអញធ្លាប់តែសវឹងជាមួយនឹងរបស់ទាំងអស់ហ្នឹងថាអញខ្លាំងអញបកែអញជាទីពិនក្រំតែមកចកបញ្ជូនសេនាមកប៉ុណ្ណឹងភ័យណានៃហើយអញ្ចឹងរឿងដែលត្រូវភ័យនៅមានច្រើនទៀតណា អញ្ចឹងនេះសម្រាប់ពុទ្ធបរិស័ទយើងនេះគឺត្រូវតែមានព្រះធម៌ជាទីពឹងនឹងឯងព្រះធម៌អាចជាទីពឹងមិនឲ្យយើង មានការភ័យខ្លាចជាមួយនឹងសច្ចធម៌សច្ចធម៌វាទៅ ជាគ្នាយើង ទៅវិញទៅ ដោយអំណាចមាន បញ្ញាអ្វីដែលមិនទៀងជាទុកជាអនត្តាវាទៅជាអារម្មណ៍នៃវិបស្សនា មានសេចក្តីសុខស្ងប់ទៅវិញជាមួយនឹងការពិតកាលណាបើយើងរកការពិតឃើញ គឺថាអ្វីអ្វីនៅក្នុងโลกហ្នឹងគឺទៅជាមេរៀនសម្រាប់ឲ្យចម្រើនថ្នាក់បរិញ្ញាទៅវិញចឹងចឹងសូមពុទ្ធបរិស័ទសិក្សាអំពីការពិតក្នុងโลกរឿងដែលនាំឲ្យរំខានអីយ៉ាងម៉េចយ៉ាងម៉េចយើងយកមកចម្រើនសេចក្តីអត់ធន់រឿងទុកលំបាកក្នុងជីវិតយ៉ាងម៉េចយកមកឲ្យចម្រើននៅសេចក្តីជាយាមអ្នកដតីដែលមានការខឹងក្រោតទៅតាមចិត្តក្តៅអីហ្នឹងយ៉ាងម៉េចយ៉ាងម៉េច បង្រៀនឲ្យយើងបានដឹងអំពីសេចក្តីទុក្ខលំបាករបស់មនុស្សព្រោះនៅមានកិលេសអ្នកណាដែលស្អប់យើងអីយ៉ាងម៉េចយ៉ាងម៉ាក៏បង្រៀនឲ្យយើងកុំចេះតែស្អប់អ្នកដទៃបង្រៀនឲ្យយើងចេះដឹងថា យើងត្រូវតែស្រឡាញ់គ្រប់ជីវិតទាំងអស់ត្រូវឆ្លាតអញ្ចឹងជាមួយគ្នានឹងការពិតដែលបានចូលមកដល់ជីវិតយើងហ្នឹងចឹងអ្វីអ្វីដែលយើងហួងហែងមិនបាន ឃើញទេបង្រៀនឲ្យយើង ចេះលះបង់តែយើងរៀនចេះឲ្យនៅណាយើងត្រូវប្រត់ប្រាស់ពីអ្វីអ្វីដែលជាទីស្រឡាញ់ជាទីពេញចិត្តបង្រៀនឲ្យយើង ចេះពឹងខ្លួនឯងឲ្យបានមមតំប្រកបវិជ្ជា បង្រៀនឲ្យយើងចេះជួយ ខ្លួនឯងអ្វីអ្វីសិតតែបង្រៀនយើងទេតើអញ្ចឹងសូមឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅទាំងអស់ឆ្លាតឡើង តាមរយៈនៃព្រះ ធម្មទេសនារបស់ព្រះសម្មាសម្ពុទ្ធទាំងសូមអនុមោទនា